ខ្ញុំធ្លាក់ទៅលើអាគារ5ជាន់ធ្វើការហ្នឹងទៅនេះមែនធ្វើសំណងមែនធ្វើចដាវយន្តអូទៅធ្វើចដាវយន្តគេបាទហើយឡើងទៅមកធ្លាក់ទៅដល់គេជន់ចង់កដាមកបាក់ធ្លាក់យើងមកវះកន្លែងហ្នឹងហើយវះដូចយើងវះយកកូនហ្នឹងនៅលើថ្ងាសយើងអញ្ចឹងហើយយើងបាក់កងចង្កេះហើយវះឆ្អឹងខ្នងនៅក្រួយ បាទខ្ញុំសូមអរគុណដល់បងប្រុសវាងជីងជុង ដែលបានឧបត្ថម្ភខ្ញុំសួរអូនអូយចាមានសួរហើយអឺខ្ញុំខ្ញុំគេឲ្យណែឈ្មោះអីគេប្រាប់បងប្អូនខ្ញុំខ្ញុំបាទឈ្មោះធីតារ៉ាម៉ាបាទមានអាយុប៉ុន្មានទេអូនអាយុ25ឆ្នាំអូ25ឆ្នាំហើយអូនអតីតជាអ្នកបណ្ដាលនេះហ៎បាទអូនេះរូបគាត់ហ្នឹងនេះបាទហើយអឺហើយអូនឯងកាន់ឯបាន ធ្លាក់ទៅលើអាគារ5ជាន់ឡើងឡើងតាំងពី5ជាន់ទៅអីខ្ញុំដល់ពេលគ្រូសាអត់ខ្ញុំដល់ពេលហ្នឹងខ្ញុំកំពុងវាយផងហើយដល់ពេលអញ្ចឹងខ្ញុំឆ្លៀតធ្វើការក្រៅផងដើម្បីយកលុយជួយគ្រួសារអញ្ចឹងធ្វើការហ្នឹងទៅនេះមិនមែនធ្វើសំណងមែនធ្វើចដាយន្តអូទៅធ្វើចដាយន្តគេបាទហើយឡើងទៅមកធ្លាក់ទៅដល់គេជន់ចង់ក្តារមកបាក់ធ្លាក់យើងមកហើយបានឆ្នាំអី 2ឆ្នាំហ្នឹង2ឆ្នាំ7 3ឆ្នាំហ្នឹងបាទហើយជើងហ្នឹងកាត់ឬក៏ជើងហ្នឹងកលិតគឺគាត់ទៅប៉ោងឆ្អឹងហ៎ជើងវានេះវាយើងបាក់កងចកេះបាទបាក់កងចកេះបាក់ពីមុខដូចវះយកកូនអញ្ចឹងបដាលលេងកើតបាទយើងបដាលលេងកើតបដាលបដាលបានប្រហែលឆ្នាំខ្ញុំបដាលពេលហ្នឹងហាត់ដូចជាបាន2ឆ្នាំ2ឆ្នាំបាទនេះអូនឈ្មោះអីមែនបាទអូធីម៉ាធីតារាម៉ា ធីដារ៉ាម៉ាបាទយូរប៉ុន្មានឆ្នាំហើយឥឡូវ25 25ឆ្នាំអូហើយអញ្ចឹងឥឡូវនោះមកលក់ទឹកសុទ្ធលក់អីអីហ្នឹងទៅបាទខ្ញុំបងក៏លក់បាទលក់ហើយលក់ប៉ុន្មានឆ្នាំអីទំលក់ដែរយើងទំគេបានជួយមកបានលុយបានអីលក់ចាបងទំឃើញគេផុស TikTok អីហ្នឹងហើយដឹងកន្លែងដឹងជាអ្នកបដាលអីចឹងបាទបាទហើយថ្ងៃស្នាក់នៅណាវិញស្នាក់នៅនៅក្រួយជពូវ័នផ្លូវ ផ្លូវកប់ត្រូវផ្ទះខ្លួនឯងអូហើយមានគ្រួសារនៅនៅអូអត់មានគ្រួសារទេបាទតែរាល់ថ្ងៃបានពីណាមើលថែបានម៉ាក់ហើយប៉ាគាត់ឥឡូវគាត់ចាស់ចាស់ហើយដល់ពេលអញ្ចឹងយើងប្រឹងមកលក់ហើយរាល់ថ្ងៃលក់លក់អាហ្នឹងទីអីមកជីលមោចៃលមោគេមកបាទចៃលមោគេមកចុះលក់ បាទខ្ចីមកពួកម៉ាក់លើថាណែលក់ពីកន្លែងនេះទេខ្ញុំលក់កន្លែងហ្នឹងពីថ្ងៃដល់ពេលយប់ឡើងខ្ញុំទៅលក់នៅកន្លែងស្តុបកន្លែងស្តុបកន្លែងនៅខាងគេអត់បាទទុំមុខផ្ទះណាក់សេះមាសមកដើររាល់ថ្ងៃឡើងពីថ្ងៃបាទហើយលក់បានថ្ងៃបានម៉ាក់លក់ពេលខ្លះវាដល់ថ្ងៃដែរខ្លះលក់បានថ្ងៃខ្លះលក់អត់បានហើយដល់ពេលល្ងាចជិះកម៉ោនឹងផ្ទះវិញ បាទងារជីវមកពួកម៉ាដឹកទៅអត់ដល់ប៉ាគាត់ឈឺហើយបាទថ្ងៃយើងនៅលេបឆ្នាំជាបានទៀតឬក៏លេបនៅលេបឆ្នាំលេបឆ្នាំទៀតយើងទៅបើកឆ្នាំនៅខ្ញុំឆ្នាំទិញគេអូមែនយើងទៅពេទ្យរត់ទីពេទ្យអីអត់ពេលខ្ញុំដេកពេទ្យហ្នឹងដេកពេទ្យលោកសង្ឃកាលហ្នឹងដេកពេទ្យលោកសង្ឃបាទពេទ្យហ្នឹងគេមានសេវាបើកឆ្នាំនេះយើងអត់ គុណច្រើនបងអរគុណដល់ពុកមកជួយទិញគាត់បាទទិញទៀតអស់បងមិនអីបងបាទអរគុណអរគុណហើយបងជួយគាត់ទៀតបងប្អូនមានអ្នកមកទិញទឹកតែម្ដងទេគាត់ជូនគាត់10000ហើយរងថ្ងៃចឹងទេចឹងបងប្អូនយើងមកជួយទិញបានច្រើនដែរបានថ្ងៃខ្លះក៏អត់បានមួយមួយចឹងបាទហើយយកម៉ោងប៉ុន្មានបានចេញទៅផ្ទះវិញយប់ឡើងម៉ោង7:10អីបានចេញទៅបាទ 2បានទៅផ្ទះវិញបាទហើយពេលចេញពីផ្ទះនោះម៉ោងប៉ុន្មានពីថ្ងៃចេញពីផ្ទះពីថ្ងៃមកម៉ោង3មកដល់ឡៃលក់ម៉ោង3ជិត4បន្តែជើងយើងអីលែងឈឺចាប់ឡើងអីនៅត្រជាក់មកធ្វើទុកក៏ចែវះវះទៅកន្លែងនេះដែរយើងទៅកន្លែងនេះវះកន្លែងហ្នឹងហើយវះដូចយើងវះយកកូនហ្នឹងនៅលើថ្ងាសយើងអញ្ចឹងលើថ្ងាសណាហ្នឹងគេគេគេយើងបាក់កងចង្កេះហើយវះឆ្អឹងខ្នងនៅក្រួយពុះឆ្អឹងខ្នង ហើយអាកន្លែងគេជាឃ្លៀកនោះប៉ុណ្ណាណីបាទឃ្លៀកអាហ្នឹងឃ្លៀកអូដាក់ឡើងទៀតឡើងឃ្លៀកហ្នឹងគេជាមួយដុំបាទគេថតទៅគេនេះប្លុកបាទហ្នឹងហើយបងប្អូននេះអឺប្អូនធីតារាម៉ានេះគាត់អាដិតកីឡាបដាលអូនឥឡូវគាត់មកលក់ទឹកសុទ្ធលក់អីបងប្អូនចង់ជួយគាត់អាចមកបាននេះកន្លែងហ្នឹងគេហៅគេ កន្លែងម្ដុំសាដីថ្មីសាដីថ្មីហើយពេលយប់ឡើងទៅកន្លែងបុកសេះមាសបាទមានផ្លូវវិញផ្សេងបាទបងយើងស្រួលជាងបងមកជួយទិញគាត់ផងដល់គាត់នេះអឺតែយើងទៅយើងអាចដើរដើរបានតិចតិចនៅទឹកទឹកយកមកបងយកឲ្យតែនិយាយគេអូទឹកអូ học con nó trai việc lo mong lụa liền vậy chẳng dương miền ban lụa không ai biết ai phiêu niêu tới bông con chứ nghe nhưng mà bông phồn à, trong <laughs> ឲ្យបានបងប្អូនជួយទិញផងក៏បានទិញថ្នាំទិញអីលេបក្នុងរដូវជាក់នេះហើយខ្ញុំអត់ទាន់មានកន្លែងលក់ច្បាស់លាស់ខ្ញុំចង់សុំលោកពូនាងលោកពូសៀវថាបានលក់នៅបាយ័នផងបាទចង់បានលក់ភេទជ្ជៈហ្នឹងនៅប៉ុស្តិ៍បាយ័ននៅកន្លែងវាយបាទបងប្រុសបាន ចុងគាត់បានផ្ញើលុយមកពីអាមេរិកបាងជីងជុងបងនៅបងប្រុសវាងជីងជុងគាត់បានចាវាងជីងជុងបាទខ្ញុំសូមអរគុណដល់បងប្រុសវាងជីងជុងដែលបានឧបត្ថម្ភខ្ញុំហើយនឹង5 10ដុល្លារជូនពរឲ្យបងវាងជីងជុង មានសុខភាពល្អហើយរកស៊ីមានបានកុំឲ្យឈឺស្កាត់អីបង្កើនមុខរបរអីឲ្យរកបានរហូតអរគុណបង សូមអរគុណដល់បង ប្រុសវងណយតែងតែជួយប្អូនរហូតមកតាំងពីប្អូនឈឺឈឺដំបងបងតែងតែជួយសັບផ្សាយប្អូន បានថាឱកាសខ្លះតិចតួចបានមើលថែជំងឺដល់សពថ្ងៃ